ន់ធ្វើកុសលហ្នឹងដោយសារយើងមាន ទឹកដីយើងមានអសរសាស្ត្រយើងមានវប្បធម៌មានប្រពៃណីហ្នឹងហើយប្រសិនបើយើងប្រទេសយើងមិនបានទទួលពេញមុខពុទ្ធសាសនា ទេដូចនៅបងបង់ក្លាដេសបង់ក្លាដេសប្រហែលខែមុននោះគេមិនវៃវត្តវត្តខ្ទេចអស់ប្រហែលវត្ត ពុទ្ធសាសនាសម្រាប់ភិក្ខុសង្ឃអស់ច្រើនទៀតហ្នឹងហើយនឹងដែលវាមិនពេញសិទ្ធកាលណាមិនពេញសិទ្ធ ភាកតិចវាទៅជាភាកតិចទោះបីយើងគោរពយ៉ាងម៉េចក៏នៅ ក្នុងលក្ខណៈមិនពេញចិត្តចង្អៀតចិត្តចង្អល់ចិត្តធ្វើខ្លាចគេមិនយ៉ាងណាចឹងមែនអត់យើងមានសេរី ភាពរាល់ថ្ងៃដោយសារយើងភាកច្រើន កាន់ពុទ្ធសាសនា យើងមានសេរីភាព យើងដើរមានសេរីភាព យើងធ្វើបុណ្យមានសេរីភាពហ្នឹងហើយ ក៏ប៉ុន្តែបើមានការគៀបសង្កត់ពីអ្វីមួយនាកាលអនាគតយើងក៏លំបាកធ្វើបណ្ដាញាតិញោមអាយុប៉ុណ្្នឹងឯងកើតតាន់សម័យពលពតទេតិចអត់តាន់ណាមុខប៉ុណ្្នឹងតិចអត់តាន់សម័យពលពតតាន់ទេហើយសំណុកធ្វើប៉ុនទេកាលនោះអញ្ចឹងហ៎ហើយសំណុកធ្វើប៉ុនទេអញ្ចឹងហ៎ហើយចុះសំណុកធ្វើប៉ុនទេកាលនោះសំណុកទេហ្នឹងហើយ ទំបីនៅក្នុងខ្លួនយើងមានកម្ពីធัวទាំងអស់ក៏ដោយក៏មិនអាចនិយាយចេញបានដែរមែនឬមែនហ្នឹងហើយអតីតជាហេតុបច្ចុប្បន្នជាផលបច្ចុប្បន្នជាហេតុអនាគតជាផលពពៈបរោះយើង មនុស្សសម័យអង្គរគិតឃើញអនាគតខ្មែរបានធ្វើប្រាសាទនោះទុកជាមរតកដល់កូនចៅអ្នកយើង ប្រើប្រាស់មរតករបស់ដូនតាយើងអត់តន់អស់ លុយចំណូលដោយសារប្រាសាទអង្គរវត្តណាចូលរាល់ថ្ងៃម្ចាស់អ្នកសាងស្លាប់ជិត1000ឆ្នាំហើយប៉ុន្តែក្នុងមួយឆ្នាំមួយឆ្នាំបានប្រមាណលានដុល្លារចូលរត់ច្រើនណាស់ណាហើយគេមកលេងស្រុកខ្មែរក៏ដោយសារប្រាសាទអង្គរវត្តដែរអញ្ចឹងទស្សនវិស័យអ្នកមុនណាគឺវែងឆ្ងាយណាស់ញាតិញោមឥឡូវអាត្មានិយាយនឹងចង់ខណ្ឌចង់គៀងបន្តិចញាតិញោមណាគៀងបន្តិចចាស់ថា មិនកែនឲ្យញាតិញោមទៅធ្វើប្រាសាទទេមិនកែនឲ្យញាតិញោមទៅសាងអង្គរទេគ្រាន់តែកែនឲ្យញាតិញោមកសាងវត្តទុកឲ្យកូនចៅបើលោកបបួលធ្វើចេះដីធ្វើទៅហើយធ្វើឲ្យចាអសលើចេះដីហ្នឹងកុំចាអសចិនអីចាអសខ្មែរប៉ិនច្បាស់ជាដាក់អសខ្មែរហើយមែនទេណា អញាតិញោមមិនមែនជាចៅអធិការញាតិញោមមិនមែនជាអាចារ្យក៏ត្រូវកសាងរបស់មួយ សម្រាប់ខ្លួនឯងគឺចេតីដាក់ខ្លួនឯងឬកំងខ្លួនឯងកំហៅម៉ងអីហៅថាភ្នោខ្មែរយើងដាក់អសរខ្មែរទៅនឹងញាតិញោមថែរក្សាជាតិខ្មែរហើយកុំឆ្ងាញ់អសរគេពេកញាតិញោមណាស្លាប់ទៅ មានញាតិស្លាប់ ឆ្លាក់ដាក់ឧបាសកនេះកើតថ្ងៃប៉ុណ្ណេះឈ្មោះថាញាតិញោមស្រឡាញ់ជាតិខ្មែរហើយហើយបើថាស្លាប់អាយនិយាយចិន មួយសោះដាក់ភ្នោខ្មោចឈិញឆងជ្រែជ្រសួរទៅស្រឡាញ់ខ្មែរទេស្រឡាញ់ខ្មែរទេណាហ្នឹងក៏ល្អមានអីណាមិនអីទេហ្នឹងហើយ ហ្នឹងហើយជួនកាលទេធូនលងលយពេកទៅ អត់បាន គិតឥឡូវអាទេប៉ុណ្ណឹងយល់ដែរញាតិញោមយល់ដែរកើតជាខ្មែរសញ្ជាតិកម្ពុជាងាប់គួរតែស្លាប់ជាខ្មោចខ្មែរមែនទេរសាប៉ុណ្ណឹងបានញាតិញោមស្រឡាញ់ខ្មែរហើយកុំបន្ទោសក្មេងឥឡូវក្មេងវាសក់ក្រហមអីរឿងរបស់វាអត់ដឹងវាស្លៀកខ្លីអីរឿងរបស់វាចេះយើងរសាយើងបានអត់ យើងនឹងធ្វើម៉េចកាត់ចិនហើយតែចុះគិតថាកាត់ខ្មែរផងទៅចុះណាឲ្យតែកាត់ចិនតិចទៅចិនអស់កាត់ចាមតិចទៅចាមអស់អីណាណាជាម្ចាស់ប្រទេសថ្ងៃក្រោយយើងគិតចាណាមើលអញ្ចឹងបានអាត្មាព្យាយាមធ្វើបុណ្យញោមអាត្មាដែលស្លាប់អាត្មាព្យាយាមបំបត្តិសាសនាទាំងអស់គឺព្យាយាមរស់ស្អីដែលរបស់ខ្មែរយើងមកឆ្នៃប៉ិនដល់មើលវីដេអូនៅកាត់ចិនតិចទៀតភ្លេចមើលអាជើងធូបឃើញរូបអ្នកចិន កាត់មិនអស់វាបតន់ពេកនឹងវាបតន់ពេកនឹងពិបាកពេករស់ឡានខ្មោចខ្មែរមួយមិនឃើញពីថ្ងៃមុនទៅទិញឡានមួយដើម្បីតែងឡានខ្មោចខ្មែរទិញជាពាក់គេទៀតមិនតន់មានលុយទេជាមើលថ្មនឹងឆ្នៃឲ្យស្អាតមានក្បាច់អង្គរវត្តមានក្បាច់ប្រទេសស្រីមានក្បាច់សិទ្ធិខ្មែរដាក់នាគខ្មែរទេវតាខ្មែរហោះមើលហ្នឹងហើយណោះ យើងមើលតម្រាប់សម្ដេចតាសម្ដេចឪយើងលោកធ្វើបន់ជារបៀបអីឡានហែជារបៀបអីខ្មែរហើយរូបនាគរូបហង្សរូបសីហៈរូបស្អីស្អីស្អាតអត់ស្អាតអត់ខ្មែរយើងមាន របស់ស្អាតច្រើនណាស់ប៉ុន្តែឡាញ់របស់ទេបើទឹកស៊ីអ៊ូទឹកស៊ីអ៊ូខ្មែរមិនស៊ីទេស៊ីរបស់គេនោះមែនទេហ្នឹងហើយអញ្ចឹងបានខ្មែរធ្វើវត្តណា ថ្មថាឲ្យតែមានរបស់ខ្មែរខ្មែរទិញរបស់ខ្មែរទោះបីថ្លៃជាងបន្តិចក៏ដោយឧទាហរណ៍ក្បឿងក្បឿងអ្នកខ្លះស្រឡាញ់ជាតិហ្នឹងអូនិយាយពីខំស្រែកគួយស្រែកប៉ុន្តែតាមពិតគណៈជីវិតរស់នៅអត់ស្រឡាញ់ជាតិហ្នឹងឧទាហរណ៍ធ្វើវត្តបើក្បឿងខ្មែរអាក្បឿងលាពោថ្លៃណាប៉ុន្តែខ្មែរទិញអាហ្នឹងហេតុអីបានខ្មែរទិញអាហ្នឹងខ្មែរថាធ្វើវត្តបានបនមសា ខ្មែរគិតអនុគ្រោះកម្មករខ្មែរបានបនភាសាទៀតឧទាហរណ៍ថាយើងទិញរបស់ខ្មែរថកែខ្មែរណាកូនចៅខ្មែរទៅធ្វើការនៅនឹងគ្នាមានការងារធ្វើឃើញអត់គ្នាធ្វើយកលុយមែនក៏ប៉ុន្តែយើងគិតប៉ុណ្ណឹងក៏បានបនដែរតែយើងគិតរកខាត់ទីនេះខាត់ទីនេះបោះគេថោកគេបោះគេថោកគេមានន័យថាយើងធ្វើយកអាស្មាននិយមដដែលយើងអត់បានគិតជាតិអីបន្តិចទេក្បឿងពហិរក្បឿង គាត់ខ្វឿងអីខ្មែរមិនឲ្យដាក់ក្បាច់បោះបរទេសទេខ្មែរដាក់ជារបៀបខ្មែរទាំងអស់គ្រាន់តែយើងទិញធ្វើប៉ុណ្ណឹងយើងបានបនផង បានអនុគ្រោះខ្មែរយើងទៀតឲ្យខ្មែរយើង មានការងារធ្វើដល់តែខ្មែរយើងអត់មានការងារធ្វើឥឡូវផ្អើលទៅថៃអស់ហើយហ្នឹងអាត្មាទៅថៃឃើញសិទ្ធិកម្មកន្លោះនៅថៃរាប់ម៉ឺនហ្នឹងហើយតែសួរថាយើងមានស្អីទៀតបើកម្លាំងយើងទៅធ្វើការឲ្យស្រុកគេអស់ហើយហើយយាយយាយកើតកូនខ្ចីគ្រប់គ្នាចេះ គឺខាតទាំងអស់ហ្នឹងក្មេងៗទៅធ្វើការស្រុកគេហើយយាយយាយកាត់កូនចៃណាទៅវត្តទៀតវាមិនអស់ទាំងអស់គ្នាហ៎អឺហើយធម្មតាមនុស្សស្រីអាយុ40ហើយអស់កូនហើយប៉ុន្តែឥឡូវអាយុ7ក៏កើតកូនចៃហើយមែនមែនមានទេមាននិយាយកាត់កូនចៃទេ7នាក់ងាប់ ហ្នឹងហើយអាត្មាក្រណនិយាយបន្តិចបន្តិចបន្តិចដែលយើងគិតយើងមិនអាចទៅដឹកនាំប្រទេសបានប៉ុន្តែបើយើងមានទូនាទីធ្វើវត្តយើងគិតមកវត្តយើងហ្នឹងអយើងមិនមែនជាអ្នកកសាងវត្តយើងមានក្រុមគ្រួសារមានជាតិមួយ យើងគិតតែមកខ្លួនយើងហ្នឹងហ្នឹងហើយធ្វើម៉េចឲ្យសង្កល់ថាជាខ្មែរហ្នឹងហើយប៉ុន្តែអញ្ចឹងឲ្យតែគេរស់ស៊ីរើបរើបន្តិចឈប់ដាក់ខ្លួនខ្មែរដាក់ខ្លួនចិនអស់ អញ្ចឹងខ្មែរនឹងថ្ងៃក្រោយ មិនមែនម្ចាស់ប្រទេសទេបើអ្នកក្រន់បើដាក់ខ្លួនជាជាតិគេអស់ហើយខ្មែរថ្ងៃក្រោយមិនមែនជាខ្មែរទៀតទេពីព្រោះយើងទុកឲ្យអ្នកដើរតួជាខ្មែរតែអ្នកក្រទេអ្នកណាក្រលហាមលហាមនៅតាមស្រុកស្រែហ្នឹងអាហ្នឹងខ្មែរអ្នក មានតិចតិចគេធ្វើចិនអស់ហើយចិនណែអ្នកកាន់ប្រទេសអ្នកធ្វើឲ្យប្រទេសរីកចម្រើនគឺអ្នកមានមានហ្នឹងហើយបើអ្នកមានមានហ្នឹងខួរក្បាលទៅគេអស់ហើយប្រទេសហ្នឹងប្រទេសណាប្រទេសណាប្រទេសគេ ហើយកុំយំណាមិនបាច់យំទេអាត្មាសិក្សាប្រវត្តិសាស្ត្រឧទាហរណ៍ដូចរឿងបកោបកែវអញ្ចឹងចាស់ចាស់បាននិទានរឿងប៉ុន្តែយើងគិតថារឿងមែនតែនគិតថារឿងមែនតែនហ្នឹងហើយប៉ុន្តែមិនយល់អំពីការប្រៀបធៀបរបស់បុរាណទេ កាលនោះបកោមរត់ចូលព្រៃហ៎ដល់រត់ចូលព្រៃទៅសៀមធ្វើម៉េចបាយប្រាក់ដួង ហើយខ្មែរយើងធ្វើម៉េចកាប់ឆ្កាស្អីអស់ហើយគោអស់កន្លែងពួន មិនចឹងហើយជឿដែរជឿរឿងនឹងរឿងពិតដែរជឿដែរអត់ដឹងទេរឿងនឹងជារឿងធៀបណាញាតិញោមប្រកោគឺតំណាងឲ្យទាហានខ្មែរទាហានខ្មែរ ដែលច្បាំងមិនងាយចាញ់គឺដោយសារព្រៃមានកន្លែងពួនសៀមវៃងាយបាយទេ ចឹងសៀមគេបាចប្រាក់ដួងកាប់ឆ្កាព្រៃអស់ទៅហ៊ានខ្មែរលេងមានកន្លែងពួននៅកដាលវាលទៅចូលយកនគរបានយ៉ាងស្រួលយល់អត់យល់អត់ហើយយើងរឿងប៉ុណ្ណឹងជឿប៉ុណ្ណឹងតាមពិតអញ្ចឹងជាប្រស្នាយល់ទេអាត្មាគិតតាំងពីក្មេងមកគិតគិតគិតរឿងជាតិហ្នឹងតាំងពីក្មេងញញឹម កាលពីក្មេងមិនល្បីគេលក់ក្បាលអ្នកតាកាច់ដៃព្រះកាច់ដៃអ្នកតាក្បាលអ្នកតាយកទៅលក់មកថាទេហេតុអីបានជាខ្មែរយើងចេះតែយកទៅលក់ឲ្យសៀមមិនក៏សៀមទិញយកថ្លៃថ្លៃម៉េចមកគិតតាំងពីពេលនោះមកមកគិតប៉ុនសម័យបច្ចុប្បន្នដូចមកគិតពីក្មេងចឹងមកថាសៀមឆ្លាតខ្មែរល្មមខ្មែរអត់ចេះស្រឡាញ់របស់ខ្លួនឯងស្រឡាញ់លុយ ជាមើលទៅសៀមវាទិញបានច្រើនទៅច្រើនទៅច្រើនទៅវានឹងកែប្រវត្តិសាស្ត្រវានឹងថាអង្គរវត្តជារបស់វា ខ្មែរដណ្ដើមយកពីវា វារត់ទៅយកអីមិនបានគឺយកបានតែវត្ថុបុរាណនៅក្នុងអង្គរមកគិតតាំងពីក្មេងសម័យបច្ចុប្បន្នវាបរៀនកូនចៅវាអញ្ចឹងវាថាអង្គរវត្តរបស់វា ខ្មែរដណ្ដើមពីវាវាយកអីមិនបានវារត់យកតែរូបចម្លាក់ទៅឥឡូវវាបរៀនអញ្ចឹងមែនអាចអីវាបរៀនអញ្ចឹងហើយណាហ្នឹងហើយ ទៅដល់ប្រទេសវាវាមិនថាបោះខ្មែរណាទេថាបោះវាប្រាក់កូនចៅវាថាបោះខ្មែរខ្មែរជាមនុស្សឆ្លៀនពៀនវាឃើញទេហើយយើងឆ្លាញ់លុយអញ្ចឹងសម័យលងវែកដោយសារដួង សម័យក្បាលអ្នកតាដោយសារដំ ដំឡឹង មាសអានឹងលក់ជាមាសសម័យបច្ចុប្បន្នដោយសារដុលអស់ដីសម័យចិនដេញខ្មែរខ្មែរដេញខ្មោចដៃនៅចិត្តចិត្តផ្សារអីហ្នឹងខ្មែរយើងលក់ឲ្យចិនអស់ ទៅដេញខ្មោចកាប់ព្រៃនៅមែនទេមែនទេហ្នឹងចិនដេញខ្មែរខ្មែរដេញខ្មោចហ្នឹងហើយខ្មែរនិយាយចឹងឲ្យញាតិញោមគិតសារឡើងវិញណាទាំងអស់គ្នាយើងមិនអាចទៅជាម្ចាស់ប្រទេសទោះបីជាយើងខំធ្វើចិនចិនក៏មិនទទួលយើងថាជនជាតិគេដែរអាប្រាប់ទៅ មនុស្សយើងគឺល្ងង សំបីមានមោទនភាពជាតិក៏ជាតិនឹងក៏អត់ល្អដែរឧទាហរណ៍ថាយួននៅស្រុកខ្មែរចុះសម័យមុនខ្មែរសិក្សាមើលទោះបីជាយួននៅស្រុកខ្មែរស្រឡាញ់យួននៅពេលស្រុកទេមានសង្គ្រាម គឺ អ្នកនឹងងាប់មុនគេកាលហ្នឹងមិនចេញសម្លាប់យួនយើងក៏ដោយទោះបីជាយើងទុកជាខ្លួនឯងជាចិនបើសិនជាចិនបានប្រទេសខ្មែរយើងក៏គេមកឲ្យរស់ដែរពួកចិនអត់សុទ្ធទេចិនអត់សុទ្ធទេគេត្រូវបោះសម្អាតដែរកុំប្រឹងពេក នេះស្មាននិយាយពីជាតិសាសន៍បន្តិចយើងទៅជាវិរៈបរោះយ៉ាងហោចយើងជាវិរៈបរោះអ្នកបោចាក់ជីវិតគេដឹងគុណដុតធូបឲ្យប៉ុន្តែគេមិនយកមុខញាតញោមទៅធ្វើជនជាតិចិនទេប្រាប់ហើយចិនមែនទេគេមិនយកយើងទៅធ្វើជនជាតិចិនទេនៅវត្តខ្មែរនោះសង្គ្រាចប្រមាណសឹកទៅវិញទៅយកប្រពន្ធចានកាត់ចុងទាំងអស់កាត់មែនទេណាមិនមែនកាត់ ឧបកិច្ចទេគឺកាត់មែនតើណាព្រោះគេកាត់តែស្បែកទេគេមិនកាត់ទាំងអស់ទេហ្នឹងហើយស្មែចង់នេះចឹងនិយាយថាយើងវាអត់មានមោទនភាពទីហៅថាឥឡូវចូលទៅណាចូលចោះប៉ុន្តែទាញគេមកខ្មែរមកសបោទេទាញគេមកខ្មែរមានទេមិនសូវមានទេបើកាត់មួយបារាំង គឺធ្វើបារាំងកាត់ជាមួយអាមេរិកកាំងកូននឹងគឺធ្វើអាមេរិកកាំង អាត្មាទៅប្រទេសគេចឹងដែរជនជាតិយួន ជនជាតិសៀមជនជាតិថៃគេចេះភាសា គេកូនចៅ គេគេចេះភាសាគេដោយឡែកខ្មែរតើតកើតនោះលែងចេះខ្មែរហើយព្រោះខ្មែរយើងអត់មានពលឹងមកចង់និយាយចឹងថាអត់មានពលឹងទេក្មេងៗដែលកើតនៅស្រុកកេនតិចទៀតអត់មានដាក់ខ្លួន ជាខ្មែរទេគឺគឺដាក់ខ្លួនជាជាតិគេទាំងអស់ចឹងមានអឺ តាម្នាក់ហ្នឹងគាត់នៅស៊ីដនីគាត់និយាយក្នុងកសែតស្មាទៅហ្នឹងប្រហែលជាលឺគាត់យកចៅទៅឲ្យចូលរៀននៅសាលាបរទេសហ្នឹងនៅស្រុកគេហ្នឹងគេសួរគេជួយគិតយើងណាគេសួរថាអ្នកឯងជនជាតិអីគាត់ថាខ្មែរអ្នកឯងមានភាសាខ្លួនឯងអត់គេសួរអញ្ចឹងអ្នកឯងមានភាសាខ្លួនឯងអត់មានអញ្ចឹងបើអ្នកឯងមានភាសាខ្លួនឯងអ្នកឯងខំនិយាយភាសាខ្មែរជាមួយកូនអ្នកឯងឲ្យបានច្រើននៅផ្ទះ អ្នកកំភៃថាកូនអ្នកឯងមិនចេះនិយាយអង់គ្លេសអីសោះប្រយ័ត្នកូនអ្នកឯងអត់ចេះនិយាយភាសាខ្លួនឯងនឹងគេជួយប្រាប់យើងទៀតប៉ុន្តែយើងអត់ទេមកផ្ទះនិយាយតែអង់គ្លេសមួយកូននោះទីពិតកូនលែងចេះខ្មែររហូតដល់គេជួយគិតយើងទៅហើយយើងនឹងវាអន់ប្រប៉ុណ្ណាទៅយើងនឹងណាមែនទេយល់ទេធោះទេអញ្ចឹងយល់ទេតែងាប់ទៅ ស្នូខ្មោចចឹងគួរសេសអីមើលមើលឬក៏សេសអូអៃនីអីចឹងទៅហ៎ហ្នឹងហើយហើយដល់ពេលទៅមកសួរបេះដូងអ្នកដែលធ្វើហ្នឹងគឺគ្មានអីក្រៅពីរស់ទីចង់មានទេមកសួរសួរទៅគឺដាក់ចិនទៅវាមានហាងឆេងហុងស៊ុយហ្នឹងហើយគឺយើងគិតតែរឿងមានរឿងអីចុះ ជាតិយើងនោះថ្ងៃក្រោយទៅយ៉ាងម៉េចអញ្ចឹងរក្សាប៉ុណ្ណឹងមិនបានណាបើញាតញោមរក្សាប៉ុណ្ណឹងមិនបានកុំបតោក្មេងអញ្ចឹងធម៌មុនមុនថាប្រទេសបតោក្មេងក្មេងមិនគោរពចាស់ក្មេងឥឡូវសក់ក្រហមអស់ហើយស្អីស្អីស្អីអានឹងបតោក្មេងឥឡូវត្រេននេះថាសុំបតោចាស់បន្តិចថាចាស់អស់ពលឹងខ្មែរហើយពលឹងខ្មោចនេះពលឹងចិននេះពលឹងនេះពលឹងអស់ដីពលឹងអស់ជាតិពលឹងអស់សាសនាទៀតប្រសិនបើរបៀបនឹងតទៅទៀត ចុះបើសិនបើយើងស្លាប់ទៅយើងដាក់ពាក្យថាឧបាសកនេះស្លាប់ថ្ងៃប៉ុណ្ណេះគ្រាន់តែចេញពាក្យថាឧបាសកយើងបានប្រកាសខ្លួនយើងថាយើងអ្នកកាន់ពុទ្ធសាសនាឃើញទេនឹងឈ្មោះថាជួយពុទ្ធសាសនាមួយបាទអដាក់អសរខ្មែរទៀតឈ្មោះថាជួយពង្រីកអសរសាស្ត្រខ្មែរបាទពីរចំណុចហើយរសារទឹកដីខ្មែរទៀតងាប់រាប់រយឆ្នាំទៅឈ្មោះខ្មែរទឹកដីខ្មែរខ្មែរងាប់នឹងឃើញទេ អញ្ចឹងបើដាក់ឧបាសិកាឬក៏ដាក់ឧបាសកទី1ញាតិញោមងាប់ហើយក៏នៅជួយពុទ្ធសាសនាដែរនៅជួយពុទ្ធសាសនាយើងបានប្រកាសថាយើងជាពុទ្ធបរិស័ទណាចៅយៅយើងមកគាត់ដឹងថាអូយាយអញឧបាសិកាអញ្ចឹងគាត់អ្នកកាន់ពុទ្ធសាសនាគាត់ធ្វើបុណ្យវត្តនេះវត្តនោះហើយគាត់ជាឧបាសិកាមិនធម្មតាទេណាញាតិញោម អាត្មាមិនមែនគំនិតជាតិនិយមអីច្រើនទេប៉ុន្តែអាត្មាគិតអនាគតសាសនាយើងថាសាសនាយើងចឹងចុះព្រោះយើង កាន់ពុទ្ធសាសនាចឹងគ្រាន់តែញាតិញោមស្លាប់ទៅទៅកុំឆ្ងាញ់អសរគេដាក់អសរខ្មែរថាឧបាសិកាឧបាសិកាបុផាភួងឧទាហរណ៍ចឹងចុះទី1ញាតិញោមឈ្មោះថាញាតិញោមបានដាក់ខ្លួនជាខ្មែរ ទី2ញាតិញោមជួយព្រះពុទ្ធសាសនាពីព្រោះពាក្យបាសិកាមិនមែននៅក្នុងសាសនាដទៃទេទល់តែញាតិញោមជាពុទ្ធបរិស័ទទៅឈ្មោះថាឧបាសិកាឃើញទេមិនកាន់ពុទ្ធសាសនាទៅនៅរស់ទេណាងាប់នៅពុទ្ធបរិស័ទទៀតល្អប្រប៉ុណ្ណាល្អប្រប៉ុណ្ណាល្អទេល្អហ្នឹងហើយល្អអញ្ចឹងបន្តិចទេប៉ុណ្្នឹងទេ ហើយស្មាតគិតថាជនជាតិគេគេឆ្លាតណាស់គេធ្វើនិមិត្តរូបភ្នោខ្មោចខ្មៅគេផ្សាយលើពិភពលោកគំនិតគេមិនធម្មតាគំនិតគេចង់ត្រួតពិភពលោកអនាគតហ្នឹងតាមរយៈវប្បធម៌តាមរយៈស្អីស្អីប៉ុន្តែគួរក្បាលយើងរាល់ថ្ងៃហ្នឹងខ្ញុំចិត្តអស់ហើយបើចូលឆ្នាំចិនណាខានអត់បានទេរាល់ថ្ងៃណាទឹកចិត្តខ្មែរយើងនៅតាមផ្សារហ្នឹងខានអត់បានទេផ្សារបិទទាំងអស់មែនទេមែនទេចូលឆ្នាំសិនបិទផ្សារទាំងអស់មែនទេ ថ្ងៃឈីអ៊ិតអីអត់ហ៊ានដើរទៅណាមិនចឹងតែបើចូលឆ្នាំខ្មែរអត់ទៅក៏បានដែរមែនមែនមែនមែនឥឡូវក្នុងចិត្តមនុស្សរាល់ថ្ងៃហ្នឹងចូលឆ្នាំចិត្តហើយចូលឆ្នាំខ្មែរណាសំខាន់ជាងឆ្នាំខ្មែរណាបើចូលឆ្នាំខ្មែរលេងលេងអីហ្នឹងបោះខ្មែរបោះឈូងលេងអង្គុញឈប់លេងនោះហ្នឹងទៅលេងតែប៉ាត់មិនសៅហ្នឹងតែចិនគេនៅគេលោតម៉ងសាយស្អីស្អីគេគឺនៅរិចកំងរបស់គេមានទាំងអស់ ខ្មែរដែលបុព្វបរោះយើងបង្កើតមកយើងអត់លេងទេអានេះមិនមែនប៉ុនទេយើងគិតថាមិនមែនប៉ុននឹងប៉ុនទេយើងបានរក្សាដែរណាមានមោទនភាពទៅលេងតែប៉ាក់អង្សៅចាប់រាវគ្នាហ្នឹងគប់ទឹកដាក់គ្នាដួលម៉ូតូងាប់ឃើញទេអត់មានទេថ្ងៃហ្នឹងដឹងទេរឿងអីទេអាត្មានេះដល់ម៉ោងបិណ្ឌហើយណាអញ្ចឹងសនងពក្រាន់ថាក្រំតែញាតញោមស្លាប់ទៅ ដាក់អសរខ្មែរថាឧបាសកឬឧបាសិកាញាតញោមជាវីរៈបរោះរបស់អាត្មាហើយ វាជាវិរៈវេរីរបស់អាត្មាហើយតែបើរសារប៉ុណ្្នឹងមិនបានទេអានឹងគឺជាមនុស្សធម្មតានៅតែមនុស្សអញ្ចឹងមិនហៅថាស្អីនៅតែមនុស្សអញ្ចឹងក៏ប៉ុន្តែមិនមែនខ្មែរទេយល់ទេអញ្ចឹងសំដែងមកថ្ងៃហ្នឹងបញ្ចប់មកវិញឲ្យចាំពាក្យខ្មែរថាបើកើតជាខ្មែរបញ្ជីជាតិជាខ្មែរគួរតែស្លាប់ទៅជាខ្មែរកុំឲ្យផ្លាត់ជាតិកុំឲ្យវង្វេងជាតិកុំជាកពើវង្វេងបឹង ចឹងឯងប៉ុណ្ណឹងចាស់អ្នកមុនខ្មាំថាប៉ុន្តែអ្នកក្រោយដែលស្ដាប់អាត្មាឮហើយគួរតែកែប្រែសូមអនុមោទនាពាក្យថាសាធុនឹងមានន័យថាព្រមហើយអនុមោទនាណាសាធុពុទ្ធេយោខលិតោទោសោបន្ទោខមតោតាមមង្ខមេយោខលិតោ ធម្មងខមតតាំងមមាំងសង្ខេយោខលិតោសង្ឃងខមតតាំងមមាំងណាប្របុជាវធមមាន ចំនួន344700សូមវណ្ណាគុណចាស់ជបបនទាំងអស់ទេណាណាចឹងសូមពុទ្ធបរិស័ទទាំងអស់ជ្រះថ្លាក្នុង ការអនុមោទនាប្រាក់បូជាពធចូលបុណ្យការប្រាក់សាមគ្គីកសាងបច្ច័យដីតម្កល់ព្រះសរីរកធាតុត្រេកអរអនុមោទនាចំណែកបនបានស្មើស្មើគ្នាសូមអនុមោទនាទេវាកន្តវានិវេតយងសាបេលោកម្មយេសន្តាជីវន្តារហេតុកាមៈនញ្ញភោញ សាពេនហន្តមនេចេតសាតេណាបាសកាមិញខែមប្របុជាធម៌30000ទៀតទេណាសូមអនុមោទនីនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធាសៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធាសៈ នមោតាសៈភគវៈតោអរហៈតោសម្មាសម្ពុទ្ធាសៈពុទ្ធរតនំធម្មរតនំសង្ឃរតនំអ្នកមានមិសូមនមស្ការថ្វាយបង្គំចំពោះគុណកៅទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពងពោះ សូមនមស្ការចំពោះព្រះមហាថេរគ្រប់ព្រះអង្គសម្រាប់អានអ្នកដែលមានអាយុទាំងឡាយគង់នៅក្នុងទីនេះចម្រើនពរញាតិញោមសាធុសាបរោះប្រុសស្រីគ្រប់គ្នា ដែលបានជួបជុំគ្នានៅនីរោងបុណ្យមានចំណងជើងថាបុណ្យបច្ច័យ4 ដែលកូនចៅ ប្រុសស្រីទាំងកូនបង្កើតកូនប្រសាក្មួយក្មួយបានស្រស់ស្រួលមូលមតិគ្នា ជាឯកច្ឆ័ន្ទដោយផ្ដើមប្រពធ្វើបុណ្យបច្ច័យ4ឧទ្ទិសចំពោះសំទោសអឺបុណ្យបច្ច័យ4ជូនចំពោះបាសិកានូរិន បាសិកាសន5បាសិកាគុលកំហៀងបាសិកាសនសរឿន បាសកស៊ីណាតូបាសិកាសនសរំបាសកកពើបាសកសនសានីបាសិកាបួនសឿនបាសិកាសនរី បាសកវងយេនបាសិកាហ៊ុនសាយដែលលោកទាំងអស់គ្នាកំពុងមានជីវិតរស់នៅសពថ្ងៃនេះ នេះមួយផ្នែកធំបាទហើយ មួយចំណែកទៀតនោះដើម្បីយុទ្ធបុណ្យកុសលជូនបពការីជនទាំងឡាយមានមេដាបេដាជីដូនជីតាញាតិកាសាច់សាលហិតទាំង7សន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយដែលកម្មវិធីបុណ្យនេះប្រកធ្វើឡើងនៅគេហដ្ឋានលោកកពើស្ថិតនៅភូមិស្ថានីយ៍សង្កាត់ស្វាយអត្តក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ប្រពធ្វើឡើងនៅថ្ងៃសុក្រទី22ខែមីនាឆ្នាំ2013ត្រូវនឹងថ្ងៃ11កើតខែពុគុណឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ម៉ោង3រសៀលជួបជុំពុទ្ធបរិស័ទជិតឆ្ងាយបីធ្វើបទមស្ការ ប្រតនត្រ័យសមាទានសិលមុនប្រសង់ចម្រើនព្រះបរិទ្ធបន្តបន្តមកខ្ញុំបកកណាថ្ម អាត្មាភាពបានទទួលភេរៈសម្ដែងពធតាម ការរតនារបស់លោកអ្នកម្ចាស់ ដើមទានប្រធានបុណ្យនឹងនឹងជាកម្មវិធីថ្ងៃល្ងាចនេះ ហើយនឹងមានតទៅថ្ងៃស្អែកដល់ថ្ងៃសៅរ៍ទី23ខែមីនាឆ្នាំ2013ត្រឹមថ្ងៃ12កើត ម៉ោង7ព្រឹកប្រគេនយគូប្រសង់ថ្ងៃត្រង់វេផតតាហាប្រគេនប្រសង់ជាកិច្ចបង្ហើយបនអ្នកផ្ដាំបនមានអ្នកស្រីឌីណា លោកទីពេញនិងភរិយាព្រមទាំងបុត្រលោកសនលួននិងភរិយាព្រមទាំងបុត្រលោកឌីឈៀងនិងភរិយាព្រមទាំងបុត្រអ្នកស្រីគង់បញ្ញានិងស្វាមីព្រមទាំងបុត្រអ្នកស្រីសនរតនានិងស្វាមីព្រមទាំងបុត្រព្រមទាំងបងប្អូនចិត្តឆ្ងាយទាំងអស់គ្នាបាទ នេះគឺជាសេចក្តី ក្នុងប្រូក្រាមដែលលោកអ្នកចាស់តាមទានប្រធានបុណ្យបានចាត់ចែងជាលិខិតអញ្ជើញក៏ដូចជាព័ត៌មានជាកម្មវិធី សម្រាប់រៀបចំបុណ្យបច្ច័យ4ណាសូមអនុញ្ញាតពីព្រះថេរានុថេរៈគ្រប់ព្រះអង្គក្នុងការ លើកយកនៅធម្មកថាមកសម្ដែងនាពេលវេលាព្រានេះបុណ្យបច្ច័យ4គឺជាបុណ្យពេញនិយមដែរនៅនាស្រុកខ្មែរយើងបាទជាការរៀបចំឡើងដោយការវៃឆ្លាតរបស់ពពកបរោះខ្មែរយើងណា បើនៅក្នុងព្រះវិន័យបច្ច័យ4គឺសំដៅទៅដល់របស់របរដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃប្រើប្រាស់ណាពាក់ព័ន្ធរឿងបច្ច័យ4ហើយ ចំពោះពុទ្ធបរិស័ទយើងនឹង ក៏ត្រូវការរបស់របរនឹងដូចគ្នាដែរมันពាក់ព័ន្ធនឹងវិន័យទេពាក់ព័ន្ធពីរឿងរបស់របរផ្សេងផ្សេងជាគ្រឿងឧបភោគបរិភោគប្រើប្រាស់ឲ្យជីវិតនេះប្រព្រឹត្តទៅបានស្រួល ពីព្រោះជីវិតយើងទាំងអស់គ្នានឹង ប្រៀបបីដូចជាមុខរបួសដែលមិនចេះជាត្រូវព្យាបាលជានិច្ចហើយបច្ច័យ4នឹងឯងដូចជាឆ្នាំ ដែលត្រូវការយកមកព្យាបាលរាល់ថ្ងៃរាល់ពេលនឹងចឹងនិយាយសរុបទៅ គឺ បច្ច័យនឹងគឺជាគ្រឿងទំនុកបំរុង នៅជីវិត របស់យើងនឹងទាំងរាងកាយរបស់យើងនឹងដោយពិសេសផ្នែករាងកាយរាងកាយនឹងគឺត្រូវការយ៉ាងពិសេសចំពោះបច្ច័យ4ណាបើទោះជាអអតីតកាលព្រះសម្មាសម្ពុទ្ធព្រះអង្គនៅ ជាព្រះបរមពោធិសត្វឬក៏មានលោកអ្នក លះបង់ផ្ទះសម្បែងលះបង់កាមគុណផ្សេងផ្សេងរហូតដល់ទៅ ជាព្រះអនាគីជាព្រះអរហន្តដែលអស់សេចក្តីអាល័យនៅក្នុងអារម្មណ៍ផ្សេងផ្សេងហើយនឹងក៏ដោយក៏ប៉ុន្តែលោកនៅមានរាងកាយដែលរាងកាយនឹងត្រូវការបច្ច័យ4សម្រាប់ទំនុកបំរុងដែរបាទប៉ុន្តែផ្លូវចិត្តរបស់លោកនោះអត់មានត្រូវការអីទៀតទេប៉ុន្តែ ដរាបណានៅរស់អាស្រ័យនឹងរាងកាយសត្វលោកយើងក៏ត្រូវតែត្រូវការបច្ច័យ4បាទ4បាទ4បាទ4បាទ